ខ្ញុំបាននិយាយច្រើននៅក្នុងឱកាសនេះបានដើម្បីកំដរបរិយាកាសនៅក្នុងឱកាសនេះបើតាមសេចក្តីស្នើនឹងសូមគោរពបញ្ជូនអ្នកចម្រៀងចិននេះលមកកាន់វេទិកាឌូរ៉ាន់ត្រីដើម្បីបញ្ចេញសំនៀងសូសៀងយ៉ាប់រស់នៅក្នុងឱកាសនេះបាទនឹងសូមគោរពអញ្ជើញ គួរឡើយបងរស់ស្នេហ៍ខ្ញុំអូនប្រឹងឋានៈថ្នមឋានៈថ្នមគ្មានតមិនគួរឡើយសោះអូនខកខ្លួន